អឺកុំថាមីងម៉ាត់អឺដាច់ណាមីងអាណិតតឯងទៅមីងនិយាយមានរឿងអីគេមីងមីងមីងអីក៏មិននិយាយអញ្ចឹងណាមីងនិយាយប៉ាត់មែនណាមីងប្រពន្ធខ្ញុំគេស្រឡាញ់ខ្ញុំណាគេមិនបានធ្វើដូចមីងនិយាយទេហើយបើមីងឯងចំណែនឃើញប្រពន្ធខ្ញុំស្អាតជាងមីងឯងមីងឯងប្រាប់តាមត្រង់មកកុំមកដើរចេះនិយាយអញ្ចឹងប្រពន្ធគេដេកអត់ទ្រូងរងថ្ងៃ ហើយមីងឯងដែរនិយាយអញ្ចឹងអីលឹកក្រោយឈប់អីបែបនេះអញនិយាយនឹងអស់ក៏មិនបានចាំមើលតែប្រពន្ធស្បែកបោកឆ្នាំទៅដឹងហើយឯងនិយាយវាល្អសោះវាថាឯងចង់បំបាយអបាក់ស្នេហាវាទៅវិញធ្វើល្អពិតជាផ្ទះបាញ់ពិតមែនចាំមើលតែតាមតន់សាច់ឲ្យអាយ៉ាស់ຫມត់ម្ដង និងខ្សែមូទឹកជារហូតទោះបីជាព្រឹកស្អែកក៏ខ្ញុំបបសឬមួយក៏ពេលថ្ងៃខ្ញុំអំបិលក៏ខ្ញុំមិនខ្វល់ដែរខ្ញុំស្បត់ថាខ្ញុំនៅខ្សែមូទឹកជារឿងរហូតខ្ញុំនៅមិនក្បត់មូទឹកនោះទេ thank you គឺជារឿងនេះពីអ្នកនេះមិនស្លើមកទឹកថាមកទឹកជានោះបែបណានោះទេ តែចាន់ស្លែកមកទឹកព្រោះថាបងទឹកគឺជាបងទឹកនេះក្នុងលោកនេះបើក្រៅពីអូនប្រហែលជាគ្មានអ្នកគេមកស្លាញ់មានក្តីក្រដូចបងចឹងទេ ហើយថែមទាំងគ្មានឪពុកម្ដាយទៀតបងខ្លាចទៅដល់ភ្នំពេញបងគ្មានលុយចិញ្ចឹមអូនគ្មានបាយឲ្យអូនញ៉ាំអត់មានបាយហូបគឺវាមិនគួរឲ្យខ្លាចដូចជាឲ្យបង្កើតអោបនោះទេ យំចឹងផងឯងឈប់យកតែកូនក្មេងទៅណាបងខ្លាចខ្លាំងណាស់បងមិនចង់ឲ្យអូនមកប្របាក់ជាមួយនឹងបងធ្វើជាអ្នកក្រល្ងាយទៅទេរោគព្រឹកខ្វះល្ងាយរោគល្ងាយខ្វះព្រឹកវាមិនសบายទេអូនរួចចលនាកាត់មកយកមានរោគ1គីឡូមកតាមនោះ អ្នកណាកាត់មកក៏ក្រដែរតែសាប់វិញក្រណាស់ទៅជាកំហុសទោះបីជាយើង បានរៀនសូត្រតែបើយើងខិតខំនឹងពីអ្នកបែបនេះអូនជឿថាយើងនឹងមកកលហត់នោះទេ សំខាន់អូនមានបង្កើតនៅក្បែរណាអូនមិនខ្លាចគ្រឿងក្រនោះទេ ហើយប្រទេសសំខាន់គឺអូនមានលោកតាធ្វើជាសាក់សី បាយហើយមិនអត់ដាស់បងអញ្ចឹងអូនឃើញបងធ្វើការហត់ក៏មិនចង់រំខានទៅរួចចោះបងមិនក៏ព្រមកេងតគឺបងមិនចង់ទៅមុខនឹងបងឃើញប្រពន្ធបងខោបដាំបាយឲ្យបងជាប្តីប្រពន្ធនឹងគ្នាត្រូវតែចេះជួយគ្នាហើយថ្ងៃហ្នឹងដឹកបងទៅធ្វើការទៀតអត់បើបងទឹកចង់ឲ្យអូនជួយធ្វើការ អូននឹងជូនទៅអូយមិនបាច់ទេចាំបងដឹកអូនទៅកន្លែងធ្វើការហើយល្ងាចបងទៅយកអូនវិញណាណាមួយ បងមិនចង់ឲ្យប្រពន្ធបបងហត់ហើយក៏មិនចង់ឲ្យមិត្តភក្តិបបងហ្នឹងសម្លឹងមើលប្រពន្ធបងជ្រុះគាត់ភ្នែកដែរហើយក៏មិនចង់ឲ្យគេចំណាន ដែលបងមានប្រពន្ធស្អាតដូចច័ន្ទអញ្ចឹងហើយថ្ងៃហ្នឹងអូនយើងបានឲ្យហូបបាយ គឺគ្រឿងសមុទ្រដែលបងចូលចិត្តញ៉ាំហ៎អូបាទបាទអញ្ចឹងបងប្រយ័ត្នងូតទឹកសិនណាកុំឲ្យទៅយឺតគេថាឲ្យទៀតបាទអញ្ចឹងបងទៅណាមកបងថាមួយទៀតមកទៅណា ជាងកាត់ដេរអត់ស្អាតទៅចម្លែកអូនប៉ាលើកនេះ គឺជាលើកចុងក្រោយឯងចាំពេលក្រោយអូនទិញកៅអៅថ្មីឲ្យបងណាព្រោះថាពេលកៅអៅចាស់រហូតចឹងទៅពេលបោកទៅវាផុយចឹងកុំអីបងទុកឲ្យប្រពន្ធរបស់បងសំលុយបានច្រើនអូនឯងមើលប្តីគេគេឲ្យលុយប្រពន្ធគេច្រើនច្រើន ហើយប្រពន្ធគេចង់ទិញអីក៏តាមចិត្តអញ្ចឹងបងសុខចិត្តពាក់អាវប្រភ័យក៏បានដែរភ័យឬមិនភ័យវាមិនសំខាន់ទេសំខាន់មកឲ្យប្រពន្ធរបស់បងសំលុយហើយទិញអីដូចគេដែរ Kayseri'ne ប្រឹងអីក៏ប្រឹងហ្នឹងបែងទៅហូបបាយហូបអីទេណាតែប្រឹងប្រឹងចង់មានថ្ងៃស្អែកមែនមានណាបងប្រហើយការងារនេះបន្តិចណាបាយទៅមុនខ្ញុំណាអូអញ្ចឹងអញ្ចឹងរុះរាន់ណាណាបញ្ញាទៅបាយជុំគ្នាបាទបងហ្នឹងហើយអញ្ចឹងឯងទៅមុនណាបាទ ថ្ងៃនេះប្រពន្ធអត់មកហូបបាយជុំគ្នាទេអត់បានមកទេបងព្រោះថាគាត់ខ្ចប់បាយយកមកឲ្យខ្ញុំឯណាហើយថ្ងៃហ្នឹងបានមកហូបអីដែរដូចតរាល់ដងហ្នឹងបងនេះគ្រឿងសមុទ្រអើយហើយហូបគ្រឿងសមុទ្រចឹងរាល់ថ្ងៃទឹកឯងអត់ខ្លាចស្លាប់មកអាយុទេអីហ៎ខ្ញុំគិតថាខ្ញុំក៏ដឹងដែរថាលុយពិបាករកក៏ប៉ុន្តែទឹកឯងណា ត្រូវគិតពីសុខភាពខ្លួនឯងផងណាប្រយ័ត្នតែឈឺទៅទឹកឯងយកលុយទៅមើលជំងឺអស់តដែលហ្នឹងអូយមិនអីទេបងកុំឲ្យគាត់ពិបាកណាមួយយើងជាប្តីត្រូវតែទទួលខុសត្រូវលើគាត់ហើយណាមួយក៏មិនចង់ឲ្យគាត់មកពិបាកជាមួយនឹងយើងណាណែហើយគិតថាប្រពន្ធមកចុះមានដាច់គិតពីខ្លួនឯងអត់ បានមិនចិត្តមិនបានមកអង្គុយញ៉ាំបាយនៅហ្នឹងបងប្រពន្ធទឹកឯងពិតជាមនុស្សស្រីដែលមានសំណាងពិតមែនព្រោះថាបានប្តីល្អដូចទឹកឯងអញ្ចឹងធ្វើការមិនដាច់គិតនឿយហត់អ្វីទាំងអស់ឲ្យតែប្រពន្ធហ្នឹងបានល្អមិនមែនអញ្ចឹងទេបង ខ្ញុំឯងដែលសំណាង ដែលបាននាងព្រមយកខ្ញុំធ្វើជាប្តីក្រដូចខ្ញុំអញ្ចឹងបើក្រែពីនាងគ្មាននរណាគេយកទេបង អូកាម៉ូតូស៊េរីថ្មី001ត្រូវបាន ដាក់ឲ្យដំណើរការរ៉ូម៉ាណូក្លិនជោគជ័យរបស់បរោឆ្នាំថ្មីរ៉េនជាឆ្នាំល្អខ្លាំងអេស៊ីជុនសិនរូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យពិសាដោយការទទួលខុសត្រូវ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 ចេះតែប្រយ័ត្នប្រយ័ត្នទៅណាព្រោះថាប្រពន្ធទឹកឯងស្អាតខ្ញុំខ្លាចតែថ្ងៃណាមួយមានគេបេះយកទៅបាត់ទេណាចេះតែប្រយ័ត្នប្រយ័ត្នទៅណាព្រោះថាខ្ញុំឃើញប្រពន្ធទឹកឯងស្អាតណាអូមិនអីទេបងប្រពន្ធរបស់ខ្ញុំស្រឡាញ់ខ្ញុំសឹងអីហ្នឹងគាត់មិនទៅធ្វើអញ្ចឹងទេណាមួយខ្ញុំទុកចិត្តគាត់ខ្លាំងណាស់ព្រោះថាពួកយើងទាំងពីរនាក់ធ្លាប់កំសត់កំរមួយគ្នាយូរហើយ ខ្ញុំចេះតែគិតគិតទៅខ្លាចថ្ងៃណាមួយណាមនុស្សយើងមើលមិនឃើញទេណាពេលខ្លះលុយអាចធ្វើឲ្យមនុស្សយើងខ្វាក់ភ្នែកបានណាលែងគិត អ្វីជាអ្វីបងគ្រាន់តែនិយាយទេណាព្រោះបងអាណិតឯងបាទបងអត់អីទេតោះញ៉ាំបាយអត់លឿនតាំងទៅធ្វើការតទៀត ដែរឬក៏ចង់មកបេះដូងក៏បានដែរអុយអាខ្ញុំសុំតោះផងនេះខ្ញុំគ្មានចេតនានោះទេអឺអត់អីទេអត់អីទេអឺនៅវត្តដើមទ្រូងទៀតមែនទេអឺវ៉ោះមិនចឹងវ៉ោះមក នេះភ័យមែនទេកាលខ្ញុំជួបច័ន្ទដំបងខ្ញុំក៏ភ័យអញ្ចឹងដែរតែនេះច័ន្ទជួបខ្ញុំសែងតរអតិតហើយឬមួយក៏ច័ន្ទនៅតែភ័យនឹងខ្ញុំទៀតគឺអត់នោះទេរត់ចុះលោកប្រងចុះកាត់តម្រាំងកាផ្លេដែរអឺគឺខ្ញុំកាត់7កាផ្លេខ្ញុំទុកពាក់រាល់ថ្ងៃ ដើម្បីអាណិតដល់ជាងកាត់ដ៏ស្អាតនោះអីលោកម្ចាស់ឡានខ្ញុំបានឈឺរាល់ហើយអឺនិយាយចឹងច័ន្ទធន់ខ្ញុំដែរទេដែលខ្ញុំមករំខានច័ន្ទស្ទើរតែរាល់ថ្ងៃបែបនេះចាស់គឺអត់ទេណាមួយខ្ញុំគឺជាជាងកាត់ដេរលោកគឺជាជាប្រចាំមានរឿងអីដែលខ្ញុំធន់នោះ ប៉ុន្តែខ្ញុំមិនដែលគិតថាច័ន្ទគឺជាជាងកាដីនោះទេណាអញ្ចឹងខ្ញុំទៅសិនហើយចាអរគុណជំរាបលាខោអាវពេលណាដែលកើតរួចខ្ញុំនឹងមកយកដល់ខ្លួនឯង នៅណែឯងមានប្តីហើយខ្លួននៅតែប្អូនទៀតណាអូមានណែនេះគាត់ភ្ញៀវគ្នាតាគ្រាន់តែមើលភ្នែកក៏ដឹងថាគេស្រឡាញ់អីទៅហើយយើងប្រាប់ទៅម្នាក់ហ្នឹងមានណាណាយើងគិតថាសំណាងបើឯងបានមកដល់ហើយច័ន្ទអើយហើយឯងនេះហ៎ចង់ក្រដល់ពេលណាទៀតហ៎មានអ្នកមានគេស្រឡាញ់ហើយនៅទ្រាំស៊ីអំបិលទេរាល់ថ្ងៃទៀតអញ្ចឹងមែនហ៎ច័ន្ទនេះឯងសំណាងពីធម្មជាតិហើយស្អាតក៏ស្អាត មានប្តីហើយក៏នៅតែស្អាតមានប្រុសអ្នកមានគេមកយកលេសកាត់ចៅរាល់ថ្ងៃដើម្បីឃើញមុខឯងណែបើសិនជាយើងវិញមិនទ្រាំចាំយូរទេវ៉ៃបើកភ្លើងខៀវគ្នាអាងបានទៅញ៉ាំស្អីអាភីសាស្អីគេនោះនឹងគេហើយអូចាន់ប្តីឯងមកដល់ហើយនោះហើយមកដល់តាំងពីកាលនោះធ្វើដូចខ្មោចអញ្ចឹង ដែរគ្នានិយាយមុនហ្នឹងប្តីឯងលឺអត់គ្នាក៏មិនដឹងដែរបើអញ្ចឹងគ្នាទៅសិនហើយណាអអអទៅចុះ អូនបាក់បាននៅហ្នឹងចាំតិចសិនណាអូយយូវ៉ាអូនចង់បាក់ភ្នែកចាំតិចសិនហើយចាំបងឲ្យបើកចាំបើកណាចឹងក៏បានដែរចាំតិចសិនណាកុំតបើកណាលឿនអូយអត់ដឹងឲ្យយូរណាហ៎ណែ1 2 3តែនតែនរីករាយខែគូកំណើតប្រពន្ធសម្លាញ់ម៉េចអត់ស្អាតមែនអូនបងសំទោសណាដែលបងទិញនំភាសាពិតពិតឲ្យអូនអត់បានតែមួយចាននេះគឺបងធ្វើដោយក្តីស្រឡាញ់តែបងសន្យាណាថាខូកំណត់អូនឆ្នាំក្រោយ បងនឹងទិញនំភីសាធំធំឲ្យពិតពិតឲ្យអូនតតែបានឆ្នាំក្រោយទៀតដែរឆ្នាំក្រោយម្ដងទៀតអូនលឺពីនឹងឡើងសាំហើយអូនធ្វើលេងតាមកគេធ្វើមកក៏ ខេកមួយនេះគឺវាពិសេសខ្លាំងណាចាំមកកណ្ដុំអីនេះចឹងអូនព្រមបងរាប់ហើយ1 2 3 ត្រង់ស៊ី7ទេរាល់ថ្ងៃទៀតអញ្ចឹងមែនហ៎ច័ន្ទ ខ្សែទេបងស្គាល់តាពេលច្រើនមកឃើញស្រីស្រីព្រើហើយឯងទៅព្រើទៅអីខ្ញុំទៅខូចមុខនោះខ្ញុំចង់ស្អាតខ្ញុំចង់ប្រើម្សៅចង់បាត់ទៅអប់ឯកអូខ្ញុំមិនចង់មានក្លិនស្អុយបែបនេះរហូតនោះទេតែគ្មានហុកស្អុយអឺនិយាយចឹងបងភ្លេចសួរអូនឯងបានកៅអៅស្អាតស្អាតចឹងមកពីណាលិចលើលិចក្រោមចឹងវាអត់សមចរិតអូនឯងទេណាដោះវាចេញណា ចិត្តរបស់អូននឹងវាសំតរហាមស្លៀកកាអាលហែកលហែកអាប់អួរអញ្ចឹងមែនគឺអូនមិនចង់មានន័យអញ្ចឹងទេ គឺអូនចង់និយាយថាទោះបីជាយើងក្រក៏យើងត្រូវស្លៀកពាក់ឲ្យថ្លៃថ្នូរខ្លះបានដែរកុំក្រហើយស្លៀកពាក់ថោកថោកពីគ្មានរិស័យគ្មានហុសសួយនោះទេ លុយក៏វាចូលតឹងតាមនឹងដែរណាគឺអូនចង់មានន័យអញ្ចឹងទេគឺអូនធ្វើនេះឲ្យល្អទាំងអស់គ្នានោះទេ កាម៉ូតូស៊េរីថ្មី001ត្រូវបាន ដាក់ឲ្យដំណើរការ Romano ក្លិនជោគជ័យរបស់បរោឆ្នាំថ្មី Rain ជាឆ្នាំល្អខ្លាំង AC Johnson រូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យពិសាដោយការទទួលខុសត្រូវ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 នៅហ្នឹងឯងមីងអញនៅហ្នឹងបានហូបអីគេបានហូបអីបើមីងអត់ទៅផ្សារផងណាអឺហើយច័ន្ទប្រពន្ធអញអត់មកជាមួយគ្នាអូប្រពន្ធខ្ញុំគេទៅជប់លៀងកន្លែងធ្វើការឯងប្រហែលជាអត់បានមកផ្ទះឯងមីងអើយអឺកុំថាមីងមកអឺដាច់ណាមីងអាណិតទឹកឯងទឹកមីងនិយាយមានរឿងអីគេមីងមីងមីងអីកុំមកនិយាយអញ្ចឹងមីងនិយាយប៉ាត់មែនណា មីងប្រពន្ធខ្ញុំគេស្រឡាញ់ខ្ញុំណាគេមិនបានធ្វើដូចមីងនិយាយទេហើយបើមីងឯងចំណែនឃើញប្រពន្ធខ្ញុំស្អាតជាងមីងឯងមីងឯងប្រាប់តាមត្រង់មកកុំមកដើរចេះនិយាយអញ្ចឹងប្រពន្ធគេដេកអត់ទ្រូងហងៃហើយមីងឯងដើរនិយាយអញ្ចឹងអីលឹកក្រោយឈប់អីបាត់នេះអញនិយាយវាល្អក៏មិនបានចាំមើលតែប្រពន្ធស្បែកបោកឆ្នាំងទៅដឹងហើយឯងនិយាយវាល្អសោះវាថាឯងចង់បំបីអបាក់ស្នេហាវាទៅវិញ ធ្វើល្អអត់ជាផ្ទះបាញ់មែនចាំមើលតែតាមតន់សាច់ឲ្យអាយ៉ាស់ຫມត់ម្ដង លេខទូរស័ព្ទនេះកំពុងជាប់រវល់សូមព្យាយាមម្ដងទៀតនៅពេលក្រោយលេខទូរស័ព្ទនេះកំពុងជាប់រវល់សូមព្យាយាមម្ដងទៀតនៅពេលក្រោយលេខទូរស័ព្ទនេះកំពុងជាប់រវល់សូមព្យាយាមម្ដងទៀតនៅពេលក្រោយអាឡូអូន សោះវាថាឯងចង់បំបីអបាក់ស្នេហាវាទៅវិញធ្វើល្អពិតជាផ្ទះបាញ់ពិតមែនចាំមើលតែតាមតន់សាច់ឲ្យរយះមាត់ម្ដងបាយសិនណាដល់ម៉ោងបាយទៅវិញ សឹងសន្យាថាថាខ្ញុំនឹងតែមកទឹកជារហូតទោះបីជាព្រឹកស្អែកពេលរបស់សឬមួយក៏ពេលថ្ងៃញ៉ាំអំបិលក៏ខ្ញុំមិនខ្វល់ដែរខ្ញុំស្បត់ថាខ្ញុំនឹងតែមកទឹកជារឿងរហូត ខ្ញុំនឹងមិនមកទឹកនោះទេអត់មានម៉ៃហូតគឺវាមិនគួរឲ្យខ្លាចដូចជាអត់រំទឹកអត់នោះទេ ខ្ញុំឯងដែលសំឡាងដែលបាននាងព្រមយកខ្ញុំធ្វើជាប្តីក្រដូចខ្ញុំអញ្ចឹងមកក្រៅពីនាងគ្មាននរណាគេយកទេបងចេះតែប្រយ័ត្នប្រយ័ត្នទៅណាព្រោះថាខ្ញុំឃើញប្រពន្ធទឹកឯងស្អាតណាស់អូមិនអីទេបងប្រពន្ធរបស់ខ្ញុំស្រឡាញ់ខ្ញុំចឹងអីហ្នឹងគាត់មិនទៅធ្វើចឹងទេណាមួយខ្ញុំទុកចិត្តគាត់ខ្លាំងគាត់ថាពួកយើងទាំងពីរនាក់ធ្លាប់កំសត់កំរមួយគ្នាយូរហើយមិញនិយាយប៉ិចម៉ែណា មីងប្រពន្ធខ្ញុំគេស្រឡាញ់ខ្ញុំណាគេមិនបានធ្វើដូចមីងនិយាយទេហើយបើមីងឯងចំណែនឃើញប្រពន្ធខ្ញុំស្អាតជាងមីងឯងមីងឯងប្រាប់តាមត្រង់មកខ្ញុំមកដើរចេះនិយាយចឹងប្រពន្ធគេដេកអត់ទ្រង់ហងៃហើយមីងឯងដើរនិយាយចឹង នេះគឺជារបស់ដែលអូនចង់ឃើញផ្ញើមិត្តរបស់អូននឹងអី បើប្រៀបធៀបទៅនឹងច័ន្ទដាច់ជាស្រីស្អាតហើយចំណាយពេលវេលានៅជាមួយនឹងបងប៉ុណ្ណឹងគឺវាតិចតួចណាស់ មិនបានធ្វើមកចឹងអត់ស្រឡាញ់មែនអត់ស្រឡាញ់អាយនេះវាស្អាតខ្លាំងមិនដឹងថាអូនលះបងបែបណាបានជាបានអាយនេះមក គ្នាវិញបាយដឹងយ៉ាងតែតែតែហើយឡើងឈ្ងុយមិនបានច្បងធ្វើមុខចឹងហេអូអូដឹងហើយឬមួយក៏បងអត់ចេះញ៉ាំនំហ្នឹង ចាំមើលនេះអូនញ៉ាំឲ្យមើលអូខេដំបងគេហាយចាហាយអត់នឹងនឹងជាចម្រៀកចម្រៀកអឺចាំមើលអូនយើងណា វាស់ក្អើឲ្យប្រុសមកអ្នកឯងបើបានអាភាសាស្អីគេនឹងមកទោះបីជាយើងក្រយ៉ាងណាក៏ដោយបងធ្វើការបានតែ10000 20000រៀលក៏ដោយក៏បងមិនដែរនឹកគិតថាចង់ហូបអភិសានឹងស្អីដែរហើយអឯងទៅទិញមកនឹងមានស៊ូបងមួយបាត់អត់ថាបងចង់ហូបអភិសាស្អីគេនឹងអត់ បងគាត់ទៅចង់បានគ្រឿងសមុទ្ររបស់ហូមរងថ្ងៃមកវិញរាល់ព្រឹករាល់ថ្ងៃរាល់ល្ងាចរាល់ឆ្នាំរាល់ខែញ៉ាំមិនទៅបងមិនដែលថាអីដែរចាំបាច់អីអាភាសាស្អីគេហ្នឹង ចាត់រំពេមានតែអំបិលតែបងតែទៅកោខ្លួនឯងនេះថាជីកឹងសម្បត្តិនោះនេះបងមិនអាចចេះខ្វះខ្លួនឯងទេហ៎តែយកពាក្យរត់ខ្ញុំខ្លាចអូកាម៉ូតូស៊េរីថ្មី001ត្រូវបានដាក់ឲ្យដំណើរការ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 បងមិនអាចខ្វះខ្លួនឯងទេហ៎តែយកពាក្យដល់ខ្ញុំប្រហែលចឹងអូនបានលុយនឹងទិញភីសាមកពីណាគឺប្រាក់ខែបងប្រាក់ខែអូនេះតំតាមខែឡើយណាហើយអូនធ្វើជាងដេនឹងបានប៉ុន្មានមានលុយណាទៅទិញអាភីសាស្អីគេនឹងខកឲ្យសមតិចមើលបើថាណាបើថាទៅធ្វើការងារអីផ្សេងថាទៅ ទៅធ្វើអាការងារស្រួលឲ្យបានលុយច្រើនហ្នឹងមែន អីក៏ក្រទៅបងមិនខ្វល់ទេបងគាត់តែចង់បានឲ្យច័ន្ទត្រឡប់មកផ្ទះវិញដូចរាល់ដងមិនដើរដើរបាត់ពីផ្ទះរាល់យប់អញ្ចឹងទេរត់ដងអញ្ចឹងរត់ដងតែគ្នាសបែបបាយស៊ីយ៉ាងមែនអត់វាមកឯងមកទៅថាវាមានកូន cái hung thủ man, mình Tìm mà bắt Ọt bài hôm á Cô mình cười lại được ọt chẳng ống đây Chẳng ច័ន្ទបកខ្លួនវិញអត់ទាន់ទៅពេលទេច័ន្ទយើងមកនេះក៏យើងមិនមកដើម្បីលុយដែរហេតុច័ន្ទខ្លាំងបងយើងត្រឡប់ទៅសុកយើងវិញណាច័ន្ទទៅកន្លែងរបស់យើងវិញទៅហើយបើច័ន្ទខ្វះគេពួកយើងគិតទៅនៅសុករបស់យើងវិញទៅណាច័ន្ទ ឲ្យត្រូវទុចទេហើយខ្ញុំក៏បានធ្វើអីខុសដែរហើយផងអីដែលខ្ញុំត្រូវបកក្រៃនោះហើយបើត្រឹមលើភាសាមកកញ្ចប់នេះធ្វើអីបានគិតថាខ្ញុំមិនធ្វើនៅថោកទៀមនោះអញ្ចឹងបាយមិនញ៉ាំ កូនមកអាចារ្យនេះណាបាច់ជ្រុលទៅក្នុងអញ្ចឹងចាំល្ងាចបន្តិចបងយន់ឯងបងញ៉ាំទៅម៉េះចូលញ៉ាំទឹកសិនអី ខ្ញុំគឺជាបងប្រុសរបស់គាត់អញ្ចឹងបងប្រុសជម្រាបសួរបាទហើយអូនឯងមានអីចង់និយាយមួយបងហ៎ញ៉ាំមានរឿងត្រូវនិយាយទៀតទេ ហើយតៃចាំបីឯងនឹងបោះស្រាយទៀតបងបងសុកចិត្តយកស្រីខូចធ្វើប្រពន្ធតែបងអត់យកប្រពន្ធទៅជាស្រីខូចដល់ណាទេ មើលងងងដែលត្រូវរស់នៅជាមួយមួយក្រដូចជាមួយឯងនោះមានតែមនុស្សអស់លុយតែប៉ុណ្ណោះដែលគិតថាលុយមិនអាចទិញសុភមង្គលបាននោះមានអ្នកណាគេមកលងងត្រឹមស៊ី7ផុកដល់ថ្ងៃអញ្ចឹងទេ ស៊ី7ហើយកុហកខ្លួនឯងថាស៊ីគ្រឿងសមុទ្រអញ្ចឹងដែរខ្ញុំចង់រស់នៅពិភពលោកប៉ិតមិនមែនរស់នៅក្នុងពិភពលោកបានត្រឹមតែសម័យសម័យម្នាក់ឯងដូចមនុស្សឈួតអញ្ចឹងទេ លោកមេខាកុំឧស្សាហ៍ធ្វើការហាក់ថ្ងៃខ្លាំងពេកលុយអាចរកបានតាមក្រោយតែអ្វីដែលសំខាន់បងត្រូវចេះមើលថែសុខភាពខ្លួនឯងចុះបានតែគ្រូខ្ញុំដឹងហើយចង់អូនទៅឯណាបាទអញ្ចឹងចាំស្អែកពេលផឹកមកម្យ៉នទៅធ្វើការទៀតណាអូខេទៅឡើយបាយបាយ cho bạn niên mình trong bắt bóng chỉ vật á niên ấy nghe nghiêm nghĩa con tài chụp ấy sẽ dương anh nữa niên ấy đi để sao niên ấy tâm mau bị khai viêm đằng xa đây? bà dương với nhau mình ơi niên ấy hụt luôn đây. anh sao នេះគឺយើងសាប់រង 啊。 លាញ់លុយអ្នកណាក៏ប្រឹងប្រែងដើម្បីលុយតែកុំដើម្បីតែលុយធ្វើឲ្យអ្នកអត់តម្លៃធ្វើរឿងខុសក្បត់មនុស្សដែលខ្លួនឯងស្រឡាញ់មនុស្សស្រីដែលហ៊ានក្បត់ស្នេហាដើម្បីតែលុយមិនអាចបកក្រោយទទួលបានស្នេហាពិតស្មោះត្រង់ឡើយ។